សម្ដេចតេជោបានមានប្រសាសន៍ថាទន្លេបានរួមចំណែកជំរុញការតភ្ជាប់ព្រឹត្តចំណងមិត្តភាពសាមគ្គីភាព រវាងបណ្ដាប្រទេស ក្នុងតំបន់អាស៊ាន។ ប៉ុលប៉ុលប៉ុលប៉ុលដែនមិចបំបត្តិឈឺក្បាលរោគប្រកាំងឆាប់រហ័សនិងប្រសិទ្ធភាពខ្ពស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថាទន្លេបានរួមចំណែកជំរុញការតភ្ជាប់រឹតចំណងមិត្តភាពសាមគ្គីភាព រវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងការពង្រឹងភាពជាដៃគូក្នុងក្របខ័ណ្ឌតំបន់នានាដូចជា ក្របខ័ណ្ឌ CLMV ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ GMS មេគង្គជប៉ុន មេគង្គឡានឆាង ងមេគង្គកូរ៉េនិងមេគង្គកុងគាជាដើមយោងតាមសារលិខិតនាឱកាសពិធីបុណ្យទន្លេ លើកទី7ពីថ្ងៃទី8ដល់ថ្ងៃទី10ខែមីនា ឆ្នាំ2023នៅខេត្តកំពង់ធំក្រោមប្រធានបទទន្លេរបស់យើង ដើម្បីបច្ចុប្បន្ននិងអនាគតសម្ដេចតេជោបានបន្ថែមថាទន្លេ បាន ផ្សារភ្ជាប់ប្រទេសនានា ដែលហូបទឹក នៃទន្លេតែមួយឲ្យคล้ายជាសហគមន៍រួមវាសនាតែមួយ ដែលប្រកប ដោយសមភាពជួយយកអាសាគ្នា ដោយស្មោះត្រង់និងស្និទ្ធស្នាលដូចជាមនុស្សក្នុង ក្នុងគ្រួសារតែមួយផងដែរក្នុងបរិការនេះរាជរដ្ឋាភិបាលបានកំណត់ប្រារព្ធពិធីបុណ្យទន្លេ ដែលបានคล้ายជាព្រឹត្តិការណ៍ទេសចរដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរនៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងចូលរួមគ្រប់គ្រងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេ លេប្រកប ដោយនិរន្តរភាពនិងការទទួលខុសត្រូវប្រធានបទបុណ្យទន្លេលើកទី7ឆ្នាំ2023នេះទន្លេរបស់យើងដើម្បីបច្ចុប្បន្ននិងអនាគតគឺពិតជា សមស្រប សម្រាប់បរិបទបច្ចុប្បន្នដែលរាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ ជាពិសេសការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារនិងអភិរក្សធនធានធម្មជាតិដោយឈរលើការ ការបដិញ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍សេដ្ឋកិច្ចសង្គមបរិស្ថាននិងវប្បធម៌ប្រជាពលរដ្ឋមូលដ្ឋានធានាបាននៅការអភិវឌ្ឍទាំងសម្រាប់បច្ចុប្បន្ននិងអនាគតគូបញ្ជាក់ថារាជរដ្ឋាភិបាលនឹងបន្តប្រារព្ធពិធីបុណ្យទន្លេនេះ ជារៀងរាល់ឆ្នាំនៅតាមបណ្ដាខេត្តជាប់ដងទន្លេកម្ពុជា ដែលទាំងអស់នេះបញ្ជាក់ឲ្យឃើញថារាជរដ្ឋាភិបាលបាននឹងកំពុងជំរុញការអភិវឌ្ឍវិស័យទេសចរ របស់កម្ពុជា ជាពិសេសការអភិវឌ្ឍផលិតផលទេសចរតាមដង ទន្លេរួមចំណែកធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរប្រកបដោយគុណភាពទាំងក្នុង តំបន់និងក្នុងឆាកអន្តរជាតិមកឈឺក្បាលអញ្ចឹង Golden Mix បំបត្តិឈឺក្បាលយ៉ាងឆាប់រហ័ស Golden Mix បំបត្តិឈឺក្បាលប៉ុលប៉ុលប៉ុល Golden Mix បំបត្តិឈឺក្បាលរោគប្រកាំងឆាប់រហ័សនិងប្រសិទ្ធភាពខ្ពស់